ដើម្បីទទួលបានព័ត៌មានថ្មីៗប្រចាំថ្ងៃសូមចុច Subscribe ហើយចុចលើសញ្ញារូបកណ្ដឹង សូមអរគុណថ្ងៃនេះមានគ្រឿងខ្លែង2ឡាដាគ្រឿងខ្លែងទី1គឺតកតងទៅនឹង អត្តបទដែលខ្ញុំសរសេរមុននេះបន្តិចប្រហែលជា2 3ម៉ោងនិយាយអំពីអ្នកទោសពលរដ្ឋកម្ពុជា បានពីខ្ញុំលើកយកមកធ្វើគ្រឿងខ្លែមបន្ថែម ក្រៅតែពីអត្តបទរបស់ខ្ញុំនោះដោយសារណាសុនច័ន្ទមេតនាមានប្រិយមិត្តជាច្រើនគាត់សំណូមពរថាឲ្យលើកយកមកធ្វើជាប្រធានបទសំនរិនពីព្រោះគាត់ថាអត្តបទនឹងវាល្អណាស់ហើយឆ្លុះបញ្ចាំងអំពីការពិតអត្តបទអីមូលីណាម៉មខ្ញុំ អញ្ជើញប្រិយមិត្តឲ្យទៅមើលនៅក្នុងទំព័រ Facebook របស់ខ្ញុំមុននេះបន្តិចដែលខ្ញុំសរសេរថាអញ្ចេះយើងពលរដ្ឋខ្មែរទាំងអស់លីមេងជាង16លានអ្នកសុទ្ធតែជាអ្នកទោសរបស់ហ៊ុនសែនទាំងអស់គ្មានលើកលែងនរណាម្នាក់ឡើយរាល់ពេលដែលយើងប្រើសិទ្ធិ ទៀមទាសុំឲ្យហ៊ុនសែនជួយក្រពះរបស់យើងដែលខ្ញុំសរសេរថាអញ្ចេះគៀងហឹងយិតអ៊ុយទោះជា អ្នកគោរពស្រឡាញ់សម្ដេចយ៉ាងណាក៏ដោយតាប្រំប្រៃបើថ្ងៃណាមួយ អ្នកជួបរឿងអយុត្តិធម៌ ហើយអ្នកប្រើសិទ្ធដើម្បីទៀមទាតវ៉ាបញ្ចេញមតិដោយអហិង្សាសូមឲ្យសម្ដេចជួយ អ្នកនឹងត្រូវបានគេចោទលៀបពណ៌ហើយវាយខ្នោះជាមិនខានឡើយ នៅក្នុងនោះជាតិនេះខុសហើយខ្ញុំបានដាក់សំណួរថា តើយើងសុខចិត្តរស់នៅ ជាអ្នកទោសរបស់ហ៊ុនសែនឬធ្វើជាម្ចាស់ប្រទេស សំណួរនេះមានន័យថាម៉េចមានន័យថាជាការអំពាវនាវឲ្យ ប្រជាជនកម្ពុជាសុខផលធ្វើជាម្ចាស់ប្រទេសកុំធ្វើជាទាសកលគ្រួសារត្រកូលហ៊ុន ពីព្រោះបើយើងរស់នៅក្រោម គ្រួសារហ៊ុនមកបពៀគឺប្រជាជនកម្ពុជា ទាំង16លានអ្នកជាងសុទ្ធតែជាអ្នកទោសទាំងអស់នេះវិរតិតនឹងហើយដែលបងប្អូនយើងថាជាច្រើនអ្នកដែលអ្នកដែលស្រឡាញ់ណាផានីលឹមជាមួយការផ្លាស់ប្ដូរអ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យអ្នកដែលស្រឡាញ់សេរីភាពស្នេហាប្រទេសជាតិហ្នឹង គឺគាត់សំណូមពរឲ្យលើកជាប្រធានបទប៉ុន្តែខ្ញុំសូមមិនលើកជាប្រធានបទព្រោះខ្ញុំបានសរសេរហើយខ្ញុំលើកយកមកធ្វើគ្រឿងក្លែមហើយគ្រាន់តែមានពីចំណុចទី1បកស្រាយបញ្ជាក់បន្ថែមសម្រាប់ការ ទី2បងប្អូនអាចទៅមើលអត្ថបទនឹងបានស្រីពៅអត្តមីបាទខ្ញុំជឿថាគណៈបកប្រជាជនឬក៏អតបតុញបងគឹមឈិននឹងក្រុមមកត្រឹមត្រូវគេច្បាស់ ជាមានកំណត់ផ្សេងជារឿងធម្មតាប៉ុន្តែបងប្អូនណាសំតិចស៊ីនមើលសំណួរនឹងឲ្យច្បាស់ហើយយកសាររបស់សនតារាទៅពិចារណា ថាតើវាមានការពិតប៉ុន្មានភាគរយឥឡូវយើងសួរដល់ចេះវិញអត់ទាន់សោនេះវងដាបើមិនបើសិនជាបងប្អូនថាឥឡូវទីរបស់បងប្អូនថាគណៈបក ប្រជាជនថាមិនមែនជាការពិតទេចន្ទនិសៅព្រោះអត្តបទនានអ្នកខ្លះគាត់ឃើញខមមិននឹងហើយសាវុតសែងស្រាប់តែគាត់មិត្ត CPP មួយចំនួនគាត់ក៏ខមមិនថាអីខ្ញុំមិនដែលជាអ្នកទោសម្ដងណាឡើយសូហ្វីហេតុអីបានជាអ្នកឯងម៉ៅ ហើយច្បាស់បាទតែខ្ញុំអត់បានមើលខមមិនតទៀតជាមានគណៈបកប្រជាជនជាច្រើន ច្បាស់ជានិយាយថាចេះចន្ទថាសេវាដឹកដំណើរយើងរស់នៅមានសន្តិភាពហ៎មិនមែនជាអ្នកទោសទេយើងជាប្រជាជនហើយប៉ុន្តែខ្ញុំបានឃើញប្រិយមិត្តម្នាក់តបសារតបខមមិនល្អទៅនឹងខមមិនផ្សេងផ្សេង ដែលគាត់ថាអានសារលោកគ្រូឲ្យច្បាស់ណាបងណាអានសារលោកគ្រូច្បាស់មានន័យថាប្រយ័ត្នដូចអាយ៉ងជួង ណាប្រយ័ត្នដូចមេបៈត្រាស់ដឹងអាអានសាសនរាមិនច្បាស់ចេះតែនិយាយតាមអារម្មណ៍អានឹងគឺអត់មានអីទេមានតែសោយសពុតរត់តាមទ្វារក្រោយ ខ្លាចសូនរណាអានេះចាត់និស័យប្រយ័ត្នដូចណាអឺព្រំញីយំអាយ៉ងជួង ដែលមានបងប្អូនម្នាក់គាត់ថា មើលសារលោកគ្រូច្បាស់ហ្នឹងគឺត្រូវបងណា ពីព្រោះគណៈបកប្រជាជន Eastern Enterprise ច្បាស់ជាគេនិយាយថាអញមិនដែលមានអ្នកទោសទេអញរស់នៅក្នុងសុខសន្តិភាពទេប៉ុន្តែសារនោះខ្ញុំមិនសេះតែចេះយើងទាំងអស់គ្នាជាខ្មែរសុទ្ធតែជាអ្នកទោសរបស់ហ៊ុនសែនពេលណាដែលយើងទៀមទាតវ៉ាបញ្ចេញសិទ្ធិសេរីភាពរបស់យើងសូមឲ្យហ៊ុនសែនជួយរឿងក្រពះ คล้ายជាអ្នកទោសភ្លាមបងប្អូនគេថាបដិវត្តពណ៌ភ្លាមណាស៊ីណាទេគេថាក្បត់ជាតិភ្លាមគេថាបង្កអសន្តិសុខភ្លាមគេចោតអីក៏បាននេះស្រេចគេពួកអំណាចលើគេគេណាបងប្អូនសំបីតើប៉ុលពត ដក ដំឡូងវាថាក្បត់ជាតិសេអាអាមេរិកហ្នឹងហ៊ុនសែនអត់មានខុសគ្នាទេយើងកុំឆ្ងល់ថាចុះខ្ញុំអញ្ចឹងមិនក៏ចោតចេះអត់ទេអត់មានបញ្ហាទេយើងទាំងអស់គ្នាសុទ្ធតែជាអ្នកទោសចុះគណៈបកប្រជាជន គូឈៀមមកបានណា ដឹងថាអីចុះគេមិនមែនជាអ្នកទោសមើលសារសន្តរៈឲ្យច្បាស់ដោយសារតែអ្នកនោះមិនទាន់ទៀមទាតវ៉ាអញ្ចឹងបានជាខ្ញុំសរសេរនៅក្នុងអត្ថបទយ៉ាង ច្បាស់ថាអញ្ចេះថាថ្ងៃណាមួយប៊ុនប៊ុនទោះជាអ្នកនោះគោរពស្រឡាញ់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននឹងយ៉ាងណាក៏ដោយ នៅថ្ងៃណាមួយដែលបងប្អូនជួបរឿងអយុត្តិធម៌បងប្អូនអត់មានទៅធ្វើបដិវត្តអីទេបងប្អូនសុំរស់ទេបងប្អូនសុំផ្ទះបងប្អូនសុំបាយបងប្អូនសុំការងារ crash you ពីព្រោះនៅស្រុកខ្មែរមនុស្សអត់បើគេចង់ធ្វើអីគេបញ្ចូលគណៈបច្ចុប្បន្នហើយគេអត់ទៅទៅតវ៉ាអីអញ្ចឹងទេសិនស្រីម៉ែគ្នាសុំបាយហូបទេដែលខ្ញុំអត្តសេតបត់សម្មិញថា កូនសុំបាយពុកឲ្យខ្នោះពុកហ៊ុនសែនហ្នឹងឯងនិយាយថា អ្នកឯងស្រឡាញ់គណៈបកប្រជាជនក៏ដោយសែមយុទ្ធរីអ្នកឯងគ្រប់គ្រងហ៊ុនសែនក៏ដោយអ្នកឯងគ្រប់ស្រឡាញ់ហ៊ុនសែនស្មើនឹងឪពុកបង្កើតក៏ដោយមួយនេះឲ្យតែអ្នកឯងជួបរឿងអយុត្តិធម៌អ្នកឯងលើកបាដាអ្នកឯងបញ្ចេញសិទ្ធិសេរីភាពស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាព្រិលបុណា ស្របទៅតាមច្បាប់កម្ពុជាស្របទៅតាមណាអ្វី ដែលមានចែងនៅក្នុងប្រទេសកម្ពុជា អ្នកឯងនឹងត្រូវបានហ៊ុនសែនចាប់ដាក់គុកវាយខ្នោះភ្លាមអ្នកឯងមានសន្តិភាពតែក្រាបថ្វាយបង្គំនិងសុខចិត្តទទួលការជិះជាន់ពីរបបផ្ដាច់ការហ៊ុនសែនតែប៉ុណ្ណោះហើយខ្ញុំនិយាយនេះរសជាតិនៃជីវិតអត់មានលើកលែងនរណាម្នាក់ទេ តែហ្នឹងហើយដែលបងប្អូនស្នើឲ្យខ្ញុំលើកជាប្រធានបទគាត់ថាចុះលោកគ្រូនឹកឃើញអត្ថបទនឹងនិយាយមកគឺវាល្អណាស់ហើយវាឆ្លុះបញ្ចាំងពីការពិតការពិតខ្ញុំនិយាយម្ដងទៀតមុនឈានចូលទៅដល់គ្រឿងខ្លែងទី2គឺថានៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នយើងទាំងអស់គ្នាសិតជាអ្នកទោះអ្នកទោះរួចស្រេចហើយយើងមិនមែនជាម្ចាស់ប្រទេសទេអញ្ចឹងបានជាយើងត្រូវតែផ្លាស់ប្ដូរផ្ដត់គំនិតយកប្រទេសកម្ពុជាមកទៅជាកម្មសិទ្ធិរបស់យើងវិញ គ្នាទាំងអស់សិនអ្នកទោសដែលខ្ញុំថាអរាវនីស៊ីសវត្តគណៈបកប្រជាជនក៏ដោយណែញងសរឿននេះសិតជាអ្នកទោសទេប៉ុន្តែនៅពេលណាអ្នកឯងនឹងคลายទៅជាអ្នកទោសភ្លាមនៅពេលណាដែលអ្នកឯងជួបរឿងអយុត្តិធម៌ទោះជាអ្នកឯងស្រឡាញ់ហ៊ុនសែនក៏ដោយហើយអ្នកឯងលើកបាតាស្របតាមច្បាប់រដ្ឋធម្មនុញ្ញនៃប្រជាណាចក្រកម្ពុជាបញ្ចេញមតិតាមរយៈបាតកម្មកោតកម្មអហិង្សា អ្នកឯងនឹងត្រូវបានគេចោទថាក្បត់ជាតិបដិវត្តពណ៌យកទៅដាក់គុក គេមិនអោយបាយអ្នកឯងស៊ីទេខ្ញុំគ្រាន់តែជម្រាបប្រាប់អញ្ចេះអញ្ចឹងខ្មែរត្រូវដឹងខ្ញុំនិយាយនេះឆាប់សៀងហៃខ្ញុំចង់ឲ្យខ្មែរ16លានអ្នកដឹង ហើយខ្ញុំមិនមែនសង្គ្រោះណាមិនមែនសង្គ្រោះតែអ្នកដែលចង់បានលទ្ធិប្រជាធិបតេយ្យឬក៏ អ្នកដែលស្រឡាញ់សិទ្ធិសេរីភាពទេខ្ញុំសង្គ្រោះតាំងពីគណៈបកប្រជាជនផងគណៈបកប្រជាជនអ្នកឯងមិនទាន់មានរឿងទេខ្ញុំជម្រាបចេះទៅថ្ងៃណាអ្នកឯងមានរឿងអ្នកឯងប្រើសិទ្ធិអ្នកឯងលើកផ្លាកអ្នកឯងទៀមទាកាពះគេមិនយល់ឃើញថាអ្នកឯងនឹងឃ្លានអ្នកឯងនឹងអត់ការងារធ្វើទេ គឺគេថាអ្នកឯងនឹងបដិវត្តពណ៌អរគុណសាហាវឯង ណាយើងស្រីមកសិតតអ្នកទោសទាំងអស់អ្នកជេរសនារាក៏អ្នកទោសដែរសាកមើលបើមិនជឿខ្ញុំមែនទេហើយឥឡូវខ្ញុំសួរនៅក្នុងប្រទេសកម្ពុជាណាមនុស្សខ្លះស្គាល់ពាក្យហ្នឹងផងស្អីគេផងមួយ មួយទៀតរបបហ៊ុនសែនម៉ែជីងជីងត្រូវធ្វើល្អជាអ្នកកូនកូនតៃបើយើងរត់ចោលស្រុកហាទៅស្រុកថៃ ឆ្លងដែនខុសច្បាប់សុបាសុផុនអូខ្ញុំនិយាយរឿងអ្នកឆ្លងដែនខុសច្បាប់ទេអវតារស្រានលោកឆៃខ្ញុំអត់និយាយអ្នកស្របច្បាប់ទេគេល្អអ្នកឆ្លងដែនខុសច្បាប់ក៏ល្អដែរគាត់ថាគ្នាឆ្លងខុសច្បាប់បានខៅរាប់លានអ្នកទៅប្រទេសថៃថៃគេចាប់បានគេថតបង្ហោះផ្ញើហ៊ុនសែនទៀតហ្នឹងណាអានោះហ៊ុនសែនគាត់មោទនភាពហ្នឹងអ្នកដែលខ្ពើមហ៊ុនសែនរត់ឆ្លងដែន ភ័យសៀងសុកចិត្តបាត់ថុយជីវិតស្លាប់រស់ហើយគេថតជនជាតិខ្មែរ ក្រោមសន្តិភាពសបោការងារធ្វើហាទឹកលៀងពៅអានឹងហ៊ុនសែនមោទនភាពប៉ុន្តែបើអ្នកគោរពហ៊ុនសែនលើកផ្លាកទៀមទាស្របតាមច្បាប់រដ្ឋធម្មនុញ្ញអានឹងហ៊ុនសែន ចោទថាបដិវត្តពណ៌ធ្លាមហើយបងប្អូន ពាក្យនេះគឺជាពាក្យពិតណា ខ្ញុំនិយាយចុងក្រោយអ្នកទាំងអស់គ្នាប្រជាជនកម្ពុជា នៅក្រោមរបបគ្រួសារហ៊ុនសែនសុទ្ធតែជាអ្នកទោសទាំងអស់បើមិនជឿទេបងប្អូនលើកផ្លាកបញ្ចេញសិទ្ធិសេរីភាពរបស់បងប្អូន តាមបែបប្រជាធិបតេយ្យទោះជាបងប្អូនគ្រប់គ្រងហ៊ុនសែនក៏ដោយកូននឹងត្រូវគេចាប់ដាក់ខ្នោះភ្លាមប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សូនតារាស្រាប់ខោជនផ្ដាច់ការ ផ្លាស់ប្ដូរផ្នត់កម្រិតគ្រឿងខ្លែងទី2មានណែមិត្ត CVP គាត់និយាយអំពីចូលឆ្នាំថ្មីណាហើយក៏មានអតបអតុញក៏និយាយអំពីចូលឆ្នាំថ្មីបានរីលួនខ្ញុំនិយាយរឿងមិត្ត CVP ណាអតបអតុញចុះ អតបតុញហើយនឹងក្រុមអត្រឹមត្រូវមួយចំនួនណាវាពាក់ផ្លាកកម្មសខា ហើយវាមកកាប់គណៈបកសង្គ្រោះជាតិកម្មតាំងជឿនអានឹងគឺអត់ត្រូវទេកម្មសខាទោះជាគាត់មិនថា តែគាត់មិនដែលគ្រប់គ្រងទេគាត់តាំងខ្លួនជាប្រធានគណៈបកសង្គ្រោះជាតិជានិច្ចប៉ុន្តែខ្ញុំនិយាយមិត្ត CVP ចុះគាត់ថាមើលហ៎ណាចូលឆ្នាំហើយល្មមចេះជូនពោប្រជាជន ល្មមចេះជូនពោខ្លួនឯងល្មមកាត់សក់ល្មមដូរចរិតល្មមឈប់ញុះញង់ច្រើនណាគាត់ផ្សេងច្រើនខ្ញុំសរុបអានឹងផ្សេងផ្សេងគ្នាប៉ុន្តែអាចំណុចចេះ ដែលគាត់ថាសំខាន់ណាគាត់ថាមើលអាហើយចូលឆ្នាំសកលចូលឆ្នាំថ្មីហើយល្មមជូនពរណាគៀងហ៊ូប្រជាជនខ្មែរនឹងឲ្យមាន សេចក្តីសុខទៅកុំរវល់តែញុះញង់ពេក ខ្ញុំតបមួយម៉ាត់បាត់មាត់ឈឹងបងប្អូនដល់អត់ទាន់ឃើញតបទៀតណាបនតិធីមិនដឹងយ៉ាងម៉េចហើយបើគាត់តក៏តទៅវាមិនដឹងដែរព្រោះខ្ញុំលែងតទៀតដែរកណ្ដុលនំលៀបណាខ្ញុំតបរឿងអីខ្ញុំថាទេពាក្យជូនពរគ្រាន់តែជាការលើកទឹកចិត្តប៉ុន្តែអ្វីអ្វីទាំងអស់កើតចេញអំពីសកម្មភាពរបស់យើងមិនចឹង យើងជូនពរក្រន់តែបង្ហាញនៅ ទឹកចិត្តមនុស្សចេតនាស្រឡាញ់គ្នាតែប៉ុណ្ណោះឧទាហរណ៍បើអ្នកឯងឈឺសូមជូនពរឲ្យជាអត់ជាទេតទៅពេទ្យណាសេងដារ៉ូប៉ុន្តែអានឹងមិនមែនជាពាក្យដែលខ្ញុំឆ្លោយទៅគាត់ទេពាក្យដែលខ្ញុំឆ្លោយទៅគាត់ខ្ញុំថាយើង ជូនពរនិងតស៊ូជារៀងរាល់ថ្ងៃដើម្បីជួយជនរងគ្រោះសៀងចន្ទ្រាប៉ុន្តែកាដូជូនពរហ៊ុនសែនខ្ញុំថាចេះមិនមែនកាដូឯងថាប៉ុន្តែហ៊ុនសែនណាមិនត្រឹមតែជូនពរទេ គឺថែមទាំងកាដូខ្នោះដៃចាប់បុគ្គលិក Naga 9នាក់សម្រាប់ចូលឆ្នាំថ្មី ដល់ចឹងទៅប្រហែលជាគាត់អត់ដែលមើល Facebook ណាស្រីនីម៉ាក់នឹងមកបោកទាគាត់ថាចំសម្ដេចនេះជូនកាដូឆ្នាំថ្មីដោយឲ្យខ្នោះមិនឲ្យមិនឲ្យកាដូដើម្បីដោះស្រាយប៉អាំងប៉ាវអីមិនណាមិនឲ្យវត្ថុអនុស្សាវរីយ៍មិនលើកទឹកចិត្តនៅស្រុកបារាំងនេះអ្នកដែលក្រោមប្រទេសអត់ចេះគេបញ្ជូនលុយម្នាក់100ដោយស្វ័យប្រវត្តិចូលក្នុងធនាគារអ្នកដែលមានលុយក្រោម1000អឺរ៉ូប្រទេសអត់ចេះខ្ញុំក៏បានដែរគេបញ្ជូនស្មើអូតូម៉ាទិក ម៉ាម៉ា BK ហ៊ុនសែនណាបញ្ជូនជូនកាដូខ្នោះដៃ9នាក់សម្រាប់បុគ្គលិក Naga ឆ្នាំថ្មី ហើយរៀងរាល់ឆ្នាំហ៊ុនសែនតែងតែជូនកាដូខ្នោះច្វាក់ទៅដល់ប្រជាជនរាល់រដូវភ្ជុំបិណ្ឌនិងរដូវចូលឆ្នាំ ដែលខ្ញុំសង្ស័យថាមន់ខ្មងខ្មែរ តំណងជាហ៊ុនសែននឹងចង់សែនព្រានខ្មោចព្រាយបិសាចអរិយអ្នក តាដែលគាត់កំពុងតែគោរពបូជាផងក៏ប៉ុណ្ណឹងខ្ញុំធ្លាប់លើកពីរបស់ដល់ទៅពេលហ្នឹងដូចគាត់បាត់មាត់ឆឹងដែរបងប្អូនណាខ្ញុំនិយាយបញ្ជាក់ម្ដងទៀតយើងទាំងអស់គ្នាសនតារាតស៊ូខិតខំប្រឹងប្រែងដើម្បីផ្ដល់នៅសេរីភាពសិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យដល់ប្រជាជនកម្ពុជា ទាំងចូលឆ្នាំចាស់ក៏ដោយឆ្នាំថ្មីក៏ដោយមិនថាឆ្នាំ ណាទេរមមេតាអូប៉ុន្តែហ៊ុនសែនបានផ្ដល់កាដូមួយ ឆ្នាំថ្មី គឺខ្នោះដៃ9ប្រហែលជាគាត់ទៅមើលទៅថាអើសនរានិយាយត្រូវហ៊ុនសែនផ្ដល់ខ្នោះដៃមែនទី2អ្នកអតតអតុញដែលពាក់ផ្លាកកម្មសខាដែលខ្ញុំនិយាយម្ដងទៀតលោកប្រធានកម្មសខាណាគាត់មិនដែលចូលចិត្តពួកហ្នឹងទេ គាត់មិនគ្រប់គ្រងទង្វើដែលកាប់គ្នាឯងទេប៉ុន្តែគាត់ថាខ្ញុំឆ្លោយខ្ញុំអត់មានសម្ដៅទៅលើលោកប្រធានកម្មសិក្ខាទេខ្ញុំឆ្លោយទៅកាន់អតបតញ្ញនឹងគាត់មកត្រឹមត្រូវហេតុអីព្រោះខ្ញុំបងប្អូនតពុមិនហៅតពុនោះខ្ញុំសូមញែកលោកប្រធានកម្មសិក្ខាចេញចម្លើយនេះខ្ញុំឈ្មោះទៅលើ អតបតញ្ញនឹងគាត់មកត្រឹមត្រូវទេបាក់សៃតូចស្តូឡូអ៊ីវ៉ាគេថាហែងណែ និងក្រុមសំរងស៊ីខ្ញុំសូមបញ្ជាក់ពាក្យក្រុមសំរងស៊ីនេះគឺពាក្យអតបតុញទេយើងអត់មានក្រុមទេយើងសំរងស៊ីកម្មសខាជាមនុស្សតែមួយនិយាយច្បាស់ចេះក្រាបាសគ្រូជាមានក្រុមខ្ញុំនិយាយនេះគឺថាតាមអតបតុញនិងក្រុមអត្រឹមត្រូវដែលយកកម្មសខាពាក់ផ្លាកដើម្បីមកខំណាអ្នកតស៊ូបំរើហ៊ុនសែនគេថាខ្ញុំពេលខ្ញុំឆ្លើយមួយម៉ាត់ទៅបែបគាត់ខំខ្ញុំមិនទៅមកទៅតែខ្ញុំនិយាយខ្ញុំមិននិយាយលើរឿងលោកទានកម្មសខាទេណាខ្ញុំឆ្លើយតបណាអុកសវណ្ណទៅអតបតុញក្រា មើលឯងនឹងក្រុមឯងណាសំរងស៊ីនឹងល្មមដើរឈប់ញុះញង់ម្ដងមើលចូលឆ្នាំថ្មីអាហ្នឹងគេថាខ្ញុំដូចគ្នាធ្វើដូចលោកប្រធានកម្មសខាណាមិនមែនដើរញុះញង់ទេលេងបើដូចពួកឯងទេ គឺដើរធ្វើបុណ្យដាក់បាតសន្សំកុសលណាពេលនោះ តែនេះខ្ញុំឆ្លើយថាតាបតីខ្ញុំអត់និយាយរឿងលោកប្រធានកម្មសិក្ខាទេបើគាត់ខឹងខ្ញុំគាត់ជេរហ្មងបងហ្នឹងគាត់បែបគាត់លេងនិយាយហ៎ខ្ញុំថាខ្ញុំមិនប្រើភាសាគណៈបកប្រជាជននឹងហ៊ុនសែនទេពាក្យញុះញង់និងពាក្យបរិហាអីហ្នឹងណាគឺជាពាក្យរបស់គណៈបកប្រជាជន ចោតប្រកាន់មកយើងដែល ជាជនរងគ្រោះ កំពុងតែតស៊ូជួយ សង្គ្រោះប្រទេសជាតិប្រជាជនចេញពីរបបផ្ដាច់ការខ្ញុំសួរបងប្អូនតើបងប្អូនគ្រប់គ្រងការតស៊ូរបស់យើងបច្ចុប្បន្នដោយសិលធម៌ដោយអហិង្សា តាមបែបប្រជាធិបតេយ្យទាមទារឲ្យមានការបោះឆ្នោតត្រឹមត្រូវនឹងអ្នកណាមិនគ្រប់គ្រងសូម្បីគណៈប្រជាជនគេគ្រប់គ្រងដែរប៉ុន្តែបើសិនជាយើង ជាអ្នកស្រឡាញ់សរំឯង គ្រប់គ្រងប្រជាធិបតេយ្យលើកដំកើងបុគ្គលគ្រឿងដំកើងយើងគ្រប់គ្រងស្វាគមន៍អបអរសាទរទាំងដៃប៉ុន្តែគណៈបកប្រជាជនគេហៅអសិលធម៌អហិង្សា ការទៀមទាឲ្យមានយុត្តិធម៌របស់យើងនឹងគ្រាន់តែឲ្យមានការបោះឆ្នោតត្រឹមត្រូវនឹងគេឲ្យឈ្មោះថាបដិវត្តពណ៌គេឲ្យឈ្មោះថាញុះញង់អញ្ចឹងបើអ្នកឯងមិនមែនជាគ្នារបស់ហ៊ុនសែនរឿងអីអ្នកឯងប្រើពាក្យហ៊ុនសែនមកវាយគ្នាណាមកវាយអ្នកដែលកំពុងតែតស៊ូដោយអហិង្សាចាញ់វិសា ខ្ញុំសួរគាត់ចេះសិននេះក្រោយមកទៀតគាត់ឆ្លើយចេះបានជាអាចម្លើយខ្ញុំចុងក្រោយនឹងគាត់ខឹងខ្ញុំសួរអញ្ចឹងមកគាត់ថាការតស៊ូវាទាល់តែអ្នកឯងនឹងនៅក្នុងស្រុកហើយអហិង្សា វាទាល់តែអ្នកឯងនឹងណាឈប់ជេរប្រមាថហើយធ្វើបន់ធ្វើទៀនម៉ែ ហើយគាត់លើកដែលរឿងលោកប្រធានកម្មសខាឃើញហ្នឹងហើយនឹងដើរញុះញង់គាត់ថាដដែលហើយ លោកប្រធានកម្មសខាគាត់ដើរធ្វើបន់ធ្វើទៀនសន្សំកុសល ហើយជូនពរប្រជាជនឲ្យមានសុខសន្តិភាពអានឹងពាក្យគាត់ទាំងស្រុងបងប្អូនបងប្អូនបែរជា នៅក្នុងខមមិនដល់ឡើយទេជេនស្រីមុំប៉ុន្តែខ្ញុំអត់តបខមមិនខ្ញុំតបសារគាត់យកអានឹងមកផ្ញើសុវិយាស័យ ពេលហ្នឹងអាពាក្យគាត់តដូចជារៀងដដែលដដែលហ្នឹងខ្ញុំក៏ប្រាប់គាត់ថាអញ្ចេះការតស៊ូរបស់យើងចាំវិសាគឺដើម្បីបច្ចុប្បន្នសង្គ្រោះប្រទេសចេញពីរបបផ្ដាច់ការស្ដារលទ្ធិប្រជាធិបតេយ្យទោះជាគណៈបកប្រជាជននិងបរិវារសូនវេហាមើល ណាចោតប្រកាន់ការតស៊ូដោយអហិង្សារបស់យើងនឹងថាជាញុះញង់ក៏ដោយឯចំណែកស្រីនាង ការធ្វើបុណ្យសន្សំកុសល សម្រាប់ជាតិក្រោយទេ ការតស៊ូគឺ សម្រាប់បច្ចុប្បន្ននិងជាតិនេះ ការធ្វើបុណ្យសន្សំ កុសលពាក់ស្លៀកសពាក់សតាំងសមាធិមីមីជីងជីងស្រីម៉ាចស្រីមុំគឺអានឹងដើម្បីបោកស្រីស្រីមែនទេបោកលុយអ្នកក្រៅប្រទេសយកទៅទិញឡានទិញផ្ទះទិញចំការ យកទៅចែកស្រីស្រីទេបើទេបើខ្ញុំមានសមាធិអីផងអានឹងមកខ្ញុំនិយាយពិតហ្មងណា មានខ្លះអានេះខ្ញុំនិយាយអ្នកនយោបាយខ្ពស់ទេមានបុគ្គលទេ បុគ្គលខ្លះនិយាយមកសិតតែទ្រឹស្ដីទស្សពិតរាជធម៌បងប្អូនចេញមករតនារតនីសុទ្ធតែសិល5សុទ្ធតែគុណធម៌វីរភាពទ្រឹស្ដីសរសេរ3 4ទំព័រតែដបងដបងនឹងអ្នកក្រៅប្រទេសជឿដែរបានលុយច្រើនទៅស្រីម៉ាចស្រីមុំមកស្រុកខ្មែរគេមានឡានគេមានផ្ទះគេមានវិឡាគេមានដីគេមានចំការហើយមានរស់ស៊ីអីទេ បងប្អូនមនុស្សណាអ្នកមានដោយសាររកស៊ីនិងអ្នកមានដោយសារនយោបាយខុសគ្នាខុសគ្នាត្រង់ណាអ្នកមានដោយសាររកស៊ីគេគេមានលុយគេមានប្រភពអ្នកនឹងមានដោយសារអីមានដោយសារដីឡូលក់ដីទៅទីអចេះអាមានដោយសារបើកក្រុមហ៊ុនទឹកសុទ្ធអាមានដោយសាររកស៊ីកសិកម្ម ចុះអ្នកខ្លះបងប្អូនតែដឹងមានអីផងអត់មានមិនដែលឃើញរកស៊ីផងស្រាប់តែមានឡានថ្លៃថ្លៃមានវីឡាមានស្រីម៉ាចមានស្រីមុំមានមីមីមានជីងជីងហើយជាអ្នកនយោបាយបើមិនបានបើមិនបើមានរសានយោបាយមានរសាអីអត់ញ៉ឹងសួរវើមានណាគាត់តែធ្វើនយោបាយស្រាប់លុយហូរចូលមកស្រាប់តែមីមីជីងជីងធ្លាក់ទៅលើពពកអត់មានទេមីមីជីងជីងស្រីម៉ាចស្រីមុំមិនតតដកបានលុយបងប្អូនហើយលុយវាតតបោកគេអានឹងខ្ញុំគាត់ថា និយាយបងប្អូនយើង ខ្លះគ្រាន់តែអង្គុយវិបស្សនាវិបស្សនាសមាធិគ្រាន់តែសូត្រសិល5ហើយទុសពិតរិទ្ធធម៌ក៏បោកអ្នកក្រៅប្រទេសបានលុយមួយស្ទើរដែរប៉ុន្តែគ្រាន់តែឥឡូវលេងបានឥឡូវបោកលេងបានមិនចឹងគេដឹងច្បាស់គេថាចុងវិបស្សនាទៅស្រាប់តែឃើញមែនទេឯណានោះហ្នឹងអាកន្លែងហ្នឹងណាបងប្អូនខ្ញុំគ្រាន់និយាយខ្លីថាចែមែនទេនិយាយថាយើង ទាំងអស់គ្នា ទាំងលោកប្រធានកម្មសខា ទាំងសំរងស៊ីទាំងយើងទាំងអស់គ្នា តស៊ូដើម្បីបច្ចុប្បន្ននឹងជាតិនេះឯចំណែកណែពួកអតបអតញ្ញអមីអថោងនិងខំអធិមត្រូវដែលវិបស្សនាមីមីជីងជីងធ្វើបុណ្យសន្សំកុសលដាក់បាតសេងឡៃស្ទឹងត្រែគឺសម្រាប់ជាតិក្រោយចឹងយកទៅអកុសលផលបុណ្យដូរហ៊ុនសែនទៅជាតិក្រោយនឹងទៅខំប្រឹងដើរដាក់បាត ដាក់បាតលព្រាពកកំភ្លេចតែហ៊ុនសែនចាប់មនុស្សប្រមាណនេះ9នាក់ដាក់គុកហើយដាក់បាតទៅសាពះដើរស្រុកខ្មែរទៅដើរសាពះហ่าទាំងអស់ហ្នឹងទៅអាទៅដុតផ្ទះនឹងអាឈូសផ្ទះតាមនឹងទៅអាចាប់អាចាស់ផ្ទះដាក់គុកនឹងទៅហោហើយអាបិទសុទ្ធសេរីភាពអាទៅវាយកម្មករនឹងទៅអាទៅទួតភៈកម្មករទៅអាទៅចោតស្ត្រីផ្ទៃពោះនឹងបដិវត្តពណ៌ទៅចោតកុមារនឹងបដិវត្តពណ៌អាទៅចាប់មនុស្សវាយទម្លាក់ទៅលើឡាននឹងទៅឯនេះចិត្តថា មីមីជីងជីងមីមីជីងជីងអញ្ចឹងទៅដល់ស្រីម៉ាច់ស្រីមុំណៃម៉ៃជីងជីងស្រីម៉ាច់ស្រីមុំអាចទៅអញ្ចឹងទាំងអស់ទៅមកទៅវាខ្ជិលអញ្ចឹងខ្ញុំគ្រាន់តែជម្រាបប៉ុណ្្នឹងលេងគាត់ខឹងមកបងអានេះខ្ញុំនិយាយក្នុងការផ្សាយផ្ទាល់ទេប៉ុន្តែក្នុង សារដែលខ្ញុំនិយាយនឹងខ្ញុំថា យើងតស៊ូដើម្បីបច្ចុប្បន្ននិងឥឡូវឯចំណែកការធ្វើបន់ដាក់បាតសន្សំកុសល សមាធិមីមីជីងជីងស្រីម៉ាច់ស្រីមុំវ៉ាន់ស្រេង គឺដើម្បីកសលផលបុណ្យជាតិក្រោយប្រាថ្នាចាំដូរហ៊ុនសែនជាតិក្រោយទៅយើងធ្វើ ដើម្បី ប្រទេសកម្ពុជាឥឡូវនេះប្រិយមិត្ត share វីដេអូនេះទៅកាន់ប្រិយមិត្តដទៃទៀតទូរទស្សន៍សនបារា ស្រាត់ខោជន់ផ្ដាច់ការផ្លាស់ប្ដូរផ្នត់កំណត់ជន់សុផាណានិងនីចិត្រាអាស្ដាប់ទៅលោសិចផងណាអ្នកនយោបាយត្រូវតែធ្វើនយោបាយហើយធ្វើនយោបាយត្រូវតែធ្វើជាតិនេះ អ្នកនយោបាយមិនមែនសំដែងធម៌ទេ អ្នកចម្រៀងត្រូវតែច្រៀងហើយត្រូវតែច្រៀងឥឡូវនេះ អ្នកចម្រៀងមិនមែនជាអ្នកសំដែងធម៌សិល5ទេណាអ្នកទាត់បាល់ត្រូវតែទាត់បាល់ហើយទាត់ពេលនេះ មិនមែនទៅធ្វើបន់ដាក់បាត សម្រាប់ប្រាថ្នាខ្លៃទៅជាអ្នកទាត់បាល់ទេយើងអ្នកនយោបាយយើងត្រូវតែធ្វើនយោបាយ ហើយគោលដៅនៃអ្នកនយោបាយធ្វើដើម្បីសង្គ្រោះមនុស្សមិនធ្វើ ដើម្បីឡើងឋានសួគ៌ទៅជាតិក្រោយទេមនុស្សឥឡូវហ្នឹងត្រូវគេវាយក្បាល គេចាក់ដាក់គុកអយុត្តិធម៌សង្គមត្រូវធ្វើនយោបាយដោះបញ្ហាអយុត្តិធម៌សង្គមទោះជាយើងមិនអាចចូលក្នុងស្រុកទៅធ្វើផ្ទាល់យើងនិយាយដើម្បីជាកញ្ចក់និងជាពន្លឺបំភ្លឺឲ្យប្រជាជនយល់អំពីភាពអយុត្តិធម៌ថ្ងៃមុខវាគង់តែបានផលទេទោះ ជាឥឡូវនេះមិនបានផលប៉ុន្តែបងប្អូនការយល់ដឹងរបស់មនុស្សសូមនិតខេមបូឌីសូហ្វីយ៉ាសៅវាគង់តែបានផលទេហេតុអីបានជារបបប្រជានិយមនៅចិនណែតាំងពីរាជវង្សហានមេងឆេងរបបប្រជា រាជានិយមក្នុងប្រទេសពិភពលោកនឹង ដែលកាត់ក្បាលមនុស្សកោដូចភ្នំវិវិនាដោយសារមនុស្សនឹងវាអត់គ្រប់គ្រងហើយភ្លាមភ្លាមតែមនុស្សអាចកែប្រែរបបកាត់ក្បាលនឹងបានទេអត់ទេ ប៉ុន្តែទីណាជឿងដោយសារកំណត់មិនគ្រប់គ្រងយូរទៅអញ្ចឹងយើង ជាអ្នកនយោបាយយើងធ្វើនយោបាយដើម្បីមនុស្សអត់មានទៅដាក់បាតធ្វើមីមីជីងជីងដើម្បីកសលផលបុណ្យជាតិក្រោយទេ